អូខេសួស្តីទាំងអស់គ្នាហ្នឹងហើយខ្ញុំជឿថាមករយៈនេះអ្នកទាំងអស់គ្នាប្រហែលជាបានដឹងហើយអឺនៅការ hack នៅ server J2 World ណាហ្នឹងហើយអីដូចជាការ hack ដើម1000ឬក៏ hack តម្លាក់អាដូចកម្មជួយ កម្មជួយហ្នឹងហ្នឹងមាន page ខ្លះគាត់ធ្វើការ live ឬក៏បង្ហាញមកខ្ញុំផ្ទាល់តែម្ដងតាមពិតនេះខ្ញុំក៏មានខ្សែវីដេអូមួយដែរហើយតាក់ទងទៅនឹង page មួយហ្នឹងណាអូខេខ្ញុំសូមបិទតិច GM គាត់ឆាតមក អូខេអ្នកទាំងអស់គ្នាអញ្ចឹងយើងចូលទៅមើលទាំងអស់គ្នាអូខេតើការដែលគាត់ប្រើធូល1000ហ្នឹងវាប្រើដោយរបៀបណាហើយលេងនៅ server ហ្នឹងលេងកើតអត់ឥឡូវចូលទៅមើលសិនខ្ញុំបកស្រាយតាមក្រោយណាអូខេអ្នកទាំងអស់គ្នានេះគឺជាខ្សែវីដេអូដែលតាក់ទងទៅនឹងអ្វីដែល JX Tool គេត្រូវបាន attack server ឬហៅថា hack ប្រើប្រាស់នៅ server នឹងបានអញ្ចឹងណាខ្ញុំប្រិចឲ្យធំតិចនេះខ្ញុំបិទសលេងទៅអឺប្រហែលជារូបរាងព្រាលបន្តិច ណាដោយសារប្រហែលជាគាត់ live screen រៀងអត់ HD អញ្ចឹងណាអឺមានដូចជាដើម1000ហើយការបាញ់ last KC ឬការដាក់តម្លាក់នៅនេះពួកអាផ្កាផ្កាហ្នឹងហ្នឹងហើយខ្ញុំជឿថាអ្នកទាំងអស់គ្នាលេងនៅ server ខ្មែរក៏មានបញ្ហាអស់ហ្នឹងដែរណាលេងនៅ server ខ្មែរប៉ុន្តែចំពោះ server ខ្មែររៀងពិបាកតិចចង់ថានៅពេលដែលមាន បញ្ហាបែបហ្នឹងហើយយើង report ទៅគឺ GM គាត់ដូចជាមិនមានដំណោះស្រាយអីយើងដែរ server G2 ណា ហើយចំពោះ server មួយនេះតាំងពីដើមមកគឺ GM ក៏តែងតែ manage នៅ server ហ្នឹងប៉ុន្តែមករយៈក្រោយចាប់ផ្ដើមមានដោយសារគេគេកែ tool ឡើង1000អាចប្រើប្រាស់បានអឺខ្ញុំហ៊ាននិយាយថាគេប្រើនៅក្នុងការ farm បច្ចុប្បន្នហើយខ្ញុំក៏ច្បាស់ដែរដោយសារមានអ្នកផ្ដល់ព័ត៌មានថាអូខេ tool ឡើង1000គេបាន upgrade version ឡើងទៅអាចប្រើនៅ server នឹងបានហើយប៉ុន្តែខ្ញុំអត់មានទេណានិយាយគ្នាហើយខ្ញុំអត់មានទេតែគ្រាន់ថាខ្ញុំស្គាល់គេ គេមានប្រើប្រាស់អញ្ចឹងទៅតែយើងអាចសុំគេឬក៏ទិញគេបានទេប្រហែលជាគេអត់ share មកយើងទេណាព្រោះជាទូទៅមកដល់ដៃខ្ញុំភាគច្រើន share share ទៅអ្នកផ្សេងហើយអូខេហើយបន្ទាប់ពីមានវីដេអូនឹងកាត់ឡើង GM ក៏បានទទួលព័ត៌មានហើយគាត់នឹងធ្វើការ take action ឥឡូវយើងទៅមើលការ take action ក្នុង page របស់គ្នាណាអូខេនេះគឺជាអ្វីដែល GM គាត់បានធ្វើការ take action តាមពិតអានេះបើយើងចង់ឲ្យស្រួលហ្នឹងហើយយើងអាចចូលទៅមើលនៅ Google Translate បាន ហ្នឹងហើយយើងអាចចូលទៅមើលនៅ Google Translate បានប៉ុន្តែនេះអ្វីដែលខ្ញុំអាចនិយាយបានខ្ញុំនិយាយកន្លែងណាសំខាន់សំខាន់នេះណាអូខេអឺនៅក្នុងនេះមាន page គាត់ live ទៅឃើញហែកឃើញអីចឹងទៅ GM គាត់គាត់ថាអូខេ page មួយហ្នឹងគាត់បាន live អឺមាន hack មានអីប៉ុន្តែវីដេអូហ្នឹងខ្ញុំមើលទៅដូចជាលុបបាត់មិនទេខ្ញុំចូលទៅមើលឃើញដែរប៉ុន្តែនេះយើងមើលទៅអញ្ចឹង GM គាត់បានដាក់បំរាមរួចហើយ អញ្ចឹងអ្នកណាដែលលេងប្រើប្រាស់ tool ណាមិនថាធូតអា1000មិនថាអាហែករូបការផ្កាមិញឬក៏ skill អីទេអានឹងបើសិនជាកណៃ GM ចាប់បានទី1គឺគាត់នឹងធ្វើការ ban ទៅលើ account JPoint ដែលគាត់ហៅថា account Worldcoin ហ្នឹងយើងហៅងាយស្រួលទៅគឺ account JPoint គាត់នឹង ban ទៅលើ hero ណា account game គាត់នឹង ban ទៅលើម៉ាស៊ីន PC ហ្នឹងគាត់ ban ទៅលើ IP address ទៀត អឺអា MAC នេះអានេះដូចជាលេខ board ឬក៏ស្អីខ្ញុំអត់ច្បាស់ទេណាកន្លែងហ្នឹងខ្ញុំអត់ច្បាស់ទេហើយអានេះគាត់បែនទៅលើ IP អញ្ចឹងគាត់គឺគាត់បែនបែនសាហាវមកហ្នឹងហើយហើយអានេះជាការ take action របស់គាត់ហើយបើយើងមើលទៅដូចជាគ្រាន់តែឃើញបញ្ហានឹងកាត់ឡើងព្រាម GM ចាប់ផ្ដើមទម្លាក់ announce ឲ្យយើងដឹងអូខេអញ្ចឹងមានថាគាត់មានការទទួលខុសត្រូវទៅលើ server នឹងខ្លាំង នឹងឲ្យបានគាត់ចាប់ផ្ដើម announce ចាប់ផ្ដើមមានការ take action អីមួយចំនួនទៅលើអ្នកដែលមក unlock server ហ្នឹងហើយបើយើងក្លេកទៅមើល server ផ្សេងទោះបីជាមានគេ unlock មិនក៏ដោយប៉ុន្តែគាត់អត់មានដំណោះស្រាយយើងទេទោះបីជាយើងព្យាយាម report យ៉ាងម៉េចក៏ដោយក៏អត់មានការ announce នៅក្នុង page ដែរអានឹងជាអ្វីដែលយើងអាចធ្វើការប្រៀបធៀបគ្នាបានហើយណាអានឹងជាអ្វីដែលយើងអាចធ្វើការប្រៀបធៀបគ្នាបានហើយប៉ុន្តែ ខ្ញុំក៏មិនហាមដែរមិនហាមថាអូខេអ្នកទាំងអស់គ្នាអឺមកលេង X2 World មកអូខេអ្នកទាំងអស់គ្នាអាចទៅលេង server ណា server ណីមកខ្ញុំអត់ហាមទេយើងស្រឡាញ់ server ណាយើងលេង server ហ្នឹងទៅហ្នឹងហើយហើយគ្រាន់ថាអឺ server នេះខ្ញុំមាននិយាយថាល្អត្រង់ថា GM គាត់ចេះ manage ការងាររៀងល្អប៉ុន្តែអ្វីដែលសំខាន់ជាងគេអាចធីមអាប់រៀងលឿនបន្តិចហ្នឹងហើយម៉ូម៉ូមអីរៀងស្ទើរទឹកដៃហើយ ដូចជាខ្ញុំឯនេះខ្ញុំលេងត្រឹមមូនទេហើយអ្វីដែលខ្ញុំរៀងអន់ចិត្តជាងគេគឺអន់ចិត្តកន្លែងមូននេះដោយសារមូនពាក់អឺលវ៉ែ8យើងកាត់ពីលវ៉ែយើងមកពាក់ពាក់ចូលប៉ុន្តែវាអត់បុក state ឲ្យយើងទេលុះត្រាយើងប្រើចែកកាត់លវ៉ែរហូតអ្នកខ្លះណាគាត់ថាអូខេមូនពាក់តអត់បុកទៅតាមពិតឲ្យតែលវ៉ែគ្រប់ណាបើយើងពាក់ចែកកាត់ពីលវ៉ែជាប់ខ្លួនលោបវាបុកឲ្យប៉ុន្តែហ៊ានដោះចែកនឹងចេញអត់បុកឲ្យទេវាគ្រាន់តែប៉ុណ្្នឹងទេហើយដូចជាដាវ ES អញ្ចឹង គាត់មានខមមិនថាអូខេហេតុអីក៏ដាវមូនពាក់ទៅអត់មានលូទូហ្វ្រីតាមពិតវាអត់មានអត់ទេប៉ុន្តែគ្រាន់ level វាអត់គ្រប់ដល់ពេលអញ្ចឹងវាអត់ពាក់មូនអត់វា ពាក់មកវាដក state នឹងចេញមកដល់ពេលអញ្ចឹងវាធ្វើលូទូអត់ហ្វ្រីតែបើសិនជាករណីអ្នកនរនេះ ES បាទ82ពាក់ដាវមូនខ្ញុំជឿថា100%វាត្រូវតែវាត្រូវតែលូទូហ្វ្រីហើយណាហើយមានតែឆាតមកសួរដែរអូខេមិនក៏មករយៈនេះ server មួយហ្នឹងមានអ្នកលក់ hero ច្រើន អ្នកទាំងអស់គ្នាត្រូវចាំថាមិនថា server នឹងឬក៏ server ណាផ្សេងទេគឺជាទូទៅឲ្យតែចាប់ផ្ដើមបើកនគរដំបូងដំបូងគឺមានអ្នកលេងច្រើនបន្ទាប់មកទៀតចាប់ផ្ដើមមានអ្នកលក់ហើយបន្ទាប់មកទៀតចាប់ផ្ដើមធម្មតាវិញដោយសារអ្នកលក់អ្នកទិញដែលគាត់លេង hero ចឹងចឹងគាត់កាន់តែ2 3 hero ដែលគាត់ត្រូវការលេងទេអញ្ចឹងណាហ្នឹងហើយហើយតាមធម្មតាយើងមើលទៅ server private មាន server ណាដែល មានអ្នកដែលគាត់រស់ស៊ីនៅក្នុងអឺអឺ item ណាគាត់មកលក់ដល់ server private អត់តែ server នេះណា អ្នកដែលគាត់រកស៊ីនៅ server សម័យទាំងប៉ុន្មានគាត់មករកស៊ីនៅនឹងទាំងអស់ហើយមករយៈក្រោយនេះ server សម័យក៏រៀងមានបញ្ហាដែរបញ្ហាត្រង់អីគេបញ្ហាត្រង់អឺអឺអា website ដាក់ជា point ហ្នឹងហើយហើយយើងត្រូវតែរក thread ឲ្យពិបាក verify e verify លេខទូរស័ព្ទមានខ្លះឆាតខ្ញុំសួរដាក់ជា point មិនហើយហេតុអីក៏ដាក់ចូលហើយ thread កើត ខ្ញុំក៏ពិបាកប្រាប់ដែរដោយសារការអាប់ដេតវារៀងខ្ពស់ពេកទៅខ្ញុំមើលអត់យល់ដែរហើយរកការផ្លាស់ប្ដូរអីតាមពិតវាគួរតែមានការផុសជា standard អីបែបហ្នឹងមកយើងស្រួលយើងបាត់បែនអញ្ចឹងណាហ្នឹងហើយអូខេអ្នកទាំងអស់គ្នាអញ្ចឹងវីដេអូនេះខ្ញុំគ្រាន់តែថានេះអ្វីដែលខ្ញុំមើលឃើញណាមិនមែនក្នុងនាមខ្ញុំជា GM មិនមែនក្នុងនាមខ្ញុំជាអ្នក computer server ហ្នឹងឯងនិយាយថាខ្ញុំគ្រាន់តែជា player មួយរូបទេហើយអ្វីវីដេអូដែលខ្ញុំធ្វើ តាក់ទងទៅនឹងកណ្ដាជា point អីហេតុអីក៏ GM គាត់ធ្វើការ share របស់ខ្ញុំដោយសារអត់មានអ្នកធ្វើណាហើយគាត់ក៏មានពេលណាទាំងអង្គុយមនិចនឹងធ្វើវីដេអូដែរដល់ពេលអញ្ចឹងគាត់ក៏ copy វីដេអូខ្ញុំដាក់ចូលមកក្នុងនឹងមកណាតែច្រឡំតែខ្ញុំ GM ចាស់អត់ទេអត់មានពាក់ព័ន្ធអីទេនិយាយនេះហើយអូខេអ្នកទាំងអស់គ្នាអញ្ចឹងអរគុណណានឹងឲ្យវីដេអូមានតែប៉ុណ្្នឹងទេអូខេអរគុណបាយបាយ